នៅចាំទេមនុស្សម្នាក់នេះរឿងរ៉ាវច្រើនណាស់លបសាងរួមគ្នាខ្ញុំចាំថាពាក្យចុងក្រោយគឺពាក្យមលាហើយយើងក៏បែកគ្នា ត្រឹមនោះ ខំបំភ្លេចកិច្ចពីអតីតខំបំភ្លេចរឹតនឹកគិតច្រើនលើដើមគ្រប់វិនាទីពេលដកដំហើមក៏ចាប់ដើមនឹកគេ ជ្រៅសុនសាមធ្លាក់ទឹកភ្នែកសោកានឹកពុំមានធ្លាប់ថ្នាក់ធ្នមបី ចង់អោបកាយគេទោះក្នុងនាមជាវេ ខ្លាំងណាស់ដឹងតែពោមយំជ្រៅសុនសាមធ្លឹងទឹកភ្នែក ចំក្រោយគឺពីលីហើយយើងក៏បាយគ្នាត្រឹម 留。